លោកប្រធានខ្ញុំសូមចេញទៅមុនឲ្យលោកប្រធានលោកនិយាយអីហ្នឹងនៅពេលនេះលោកមិនដឹងថាខ្លួនកំពុងតែធ្វើអីទេតែខ្ញុំពិតជាមានការចាំបាច់មែន លោកប្រធានខ្ញុំសុំទោសឯតាណាមិនបានទាំងអស់រហូតដល់ធ្វើបទបង្ហាញហើយព្រោះនេះជាភារកិច្ចរបស់ឯងខ្ញុំពិតជាចាំបាច់ពិតមែនលោកប្រធានខ្ញុំ មិនអាចទុកម្ដាយរបស់ខ្ញុំនៅតែម្នាក់ឯងបានទេឯងចង់ទៅណាខ្ញុំសូមទោសលោកប្រធានការងារនេះសំខាន់សម្រាប់ខ្ញុំតែមនុស្សម្នាក់នោះសំខាន់ជាងការងារមួយនេះទៅទៀតតែឯងចឹងទៅឱកាសការងាររបស់ឯងនៅពេលនេះគឺថាចប់ហើយ អាការការងារខ្ញុំអាចរត់ទៀតបានតែម្ដាយរបស់ខ្ញុំគឺមានតែមួយទេ មកវិញទេហើយបាត់ម៉ែទៅណាមួយយប់ម៉ែម៉ែម៉ែដេកលក់ម៉ែម៉ែដេកលក់នៅកន្លែងកន្លែងរើអេតចាយក្បែរក្បែរកន្លែងរើរើសម្រាប់ណាកូនតូចណាស្រាប់ឬក៏រស់មិនក៏ស្លាប់ណែអញ្ចឹងស្អាតដូចខ្លួនឡើងស្អាតខ្ញុំសន្យាថានឹងមើលថែម៉ែទៅម្នាក់គាត់ម៉ែជាអ្នករើចាយ គេមើងងាយម៉ែក៏ខ្ញុំមិនខ្វល់ដែរខ្ញុំស្រឡាញ់ម៉ែជាងគេ នៅលើโลกនេះម៉ែម៉ែម៉ែក៏ស្រឡាញ់កូនតូចជាងគេនៅលើโลกនេះដែរណា គេយកមកទុក10ជ័រកកំប៉ុងជ័ររើសរើសហើយសន្សំឲ្យបានច្រើនយកយកទៅលក់បានលុយនឹងនឹងយកលុយទៅទិញមកហូបឲ្យឲ្យកូនតូចហូបយើងយើងនឹងមិនត្រូវចាយលុយអស់ច្រើនម៉ែម៉ែម៉ែនឹងជួយកូនតូចសន្សំលុយហើយត្រូវតែរើរើឲ្យបានច្រើន ដើម្បីលក់ឲ្យបានលុយច្រើន យើងយើងនឹងទៅផ្សារទៅផ្សារទិញម្ហូបអូយទៅទៅទៅរើសកន្លែងនោះទៀតសិនតើជប់សិនតើពីបញ្ហាមែនទេសាហា អូគ្មានបញ្ហាទេ តែខ្ញុំចង់ឲ្យតូចធ្វើការងារខ្ញុំមកហៅយប់នេះសិនពួកខ្ញុំពីរនាក់ត្រូវចេញខាងក្រៅទៅជួបភ្ញៀវដើម្បីពិភាក្សាការងារនៅខែក្រោយអឺមិនអីតែខ្ញុំសុំយកវាទៅធ្វើនៅផ្ទះសិនណាព្រោះរសារឥឡូវជប់ជ្រៅហើយអត់មានអ្នកគេមើលម៉ាយខ្ញុំទេខ្ញុំខ្លាចម៉ាយខ្ញុំចាំនៅផ្ទះមិនបានទេខ្ញុំចង់ឲ្យតូចធ្វើការនៅក្នុងក្រុមហ៊ុនយប់នេះឲ្យបានចប់តែម្ដង ស្អែកព្រឹកឡើងខ្ញុំយកឯកសារនេះឲ្យមេបណ្ឌិតមើលម្ដងទៀតពួកយើងគ្មានពេលទេទេការងារបានមិនតន់ណាត្រូវការស្ទះជាមួយនឹងភ្ញៀវហើយអីវ៉ាន់ក៏ធាក់ម្ដងទៀតផ្លែកឃើញស្ទប់មានបញ្ហាអញ្ចឹងហើយបានខ្ញុំឲ្យតូចធ្វើឲ្យហើយក្នុងពេលយប់នេះណាតែខ្ញុំពិតជាមិនអាចនៅយប់ជ្រៅបានប៉ុន្មានតែយើងគ្មានជំរឿទេការងារមួយនេះត្រូវធ្វើឲ្យហើយយប់នេះគ្មានអ្នកណាអាចមកជំនួយយើងក្រៅពីពួកយើង3នាក់បានទេ ត្រូវហើយពួកយើងអត់ពេលទៀតហើយស្អែកឯកសារមួយនេះក៏ពួកយើងត្រូវការមិនតាន់ដែរបាទមិនអីចាំខ្ញុំធ្វើឲ្យចាំអរគុណហើយណាអញ្ចឹងពួកខ្ញុំទៅជួបខ្ញុំហើយណាចាំរួចរកការងារហើយឯកសារនឹងចាំដាក់លើតុសិនព្រោះស្អែកហ្នឹងខ្ញុំនឹងឲ្យមេពិនិត្យមើលផងណាបាទអញ្ចឹងពួកខ្ញុំលាសិនណា យប់ហើយកូនតូចកូនតូចមិនទាន់ត្រឡប់មកពីធ្វើការទៀតណោះអូយទៅទៅបើកភ្លើងសិន ហើយចាំចាំចាំទៅចាំចាំទៅចាំភ្លើងកូនតូចទៀត វ័យហ្នឹងម៉ែមិនមិនបានជាម៉ែលោកដៃចូលព្រីភ្លើងចឹងម៉ែអូយផ្ទះផ្ទះយើងវាល្ងឹតម៉ាក់ម៉ែចង់បើកភ្លើង ហើយម៉ាក់ម៉ែឃើញឃើញអរុននោះម៉ែក៏ចង់ដាក់ដៃចូលម៉ែម៉ែកុំលោកដៃចូលព្រីភ្លើងទៀតណាម៉ែម៉ែកុំធ្វើអីផ្ដេសផ្ដាស់ណាម៉ែមានមានគ្រោះថ្នាក់ណាស់ម៉ែ អឺម៉ែម៉ែភាសាបាយហើយនៅអូយនៅទេម៉ែម៉ែម៉ែចាំកូនតូចត្រឡប់មកវិញចាំចាំហូបបាយជុំគ្នាបាទម៉ែអញ្ចឹងម៉ែមកអង្គុយសិនមិនណាម៉ែខ្ញុំធ្វើម្ហូបឲ្យម៉ែពេលដែលធ្វើហើយចាំខ្ញុំយកមកឲ្យម៉ែហូបណាអាយចោថ្ងៃមិញម៉ែមានហូបបាយអត់ អូម៉ែម៉ែម៉ែម៉ែហូបហើយម៉ែម៉ែហូបម្នាក់ឯងម៉ែបានបានបានដាក់ទឹកទឹកត្រីចូលទៅក្នុងសម្លហើយម៉ែដាក់ទឹកស្អ៊ីវនោះចូលនៅក្នុងបាយបន្ថែមទៀតដើម្បីឲ្យវាប្រៃទៅម៉ែម៉ែហូបបានយូរណាហើយហើយម៉ែទុកអាំហូបនោះទុកទុកទុកឲ្យកូនទួយត្រឡប់មកវិញហូបម៉ែម៉ែខ្លាចអខ្លាចខ្លាចកូនទួយមកវិញអត់មានអីហូប ជុំជុំជាមួយម៉ែអ่ะម៉ែម៉ែឈប់ដាក់ទឹកត្រីចូលសឡទេណាម៉ែវាធ្វើឲ្យប្រៃម៉ែហូបកើតចាំពេលខ្ញុំមកវិញខ្ញុំនឹងធ្វើថ្មីឲ្យម៉ែណាម៉ែអូ អញ្ចឹងយើងយើងហូបជុំគ្នាណាបើបើកូនទួចឲ្យម៉ែហូបម្នាក់ឯងម៉ែម៉ែអត់ហូបទេម៉ែម៉ែចាំកូនទួចមកវិញយើងយើងហូបជុំគ្នាយើងហូបជុំគ្នាណាកូនទួចណាណាបានបានម៉ែយើងហូបជុំគ្នាយើងហូបជុំគ្នាណាកូនតូចណាយើងហូបបាយជុំគ្នាណាណាកូនតូចណាបាទណាអរគុណ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 ឈ្នះរង្វាន់បុណ្យនារីចំនួន300រង្វាន់ Ice what the fun Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបានភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat អរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនម៉ែទូមកខ្ញុំ លទ្ធផលស្តុកទំនិញដែលខ្ញុំគ្រប់គ្រង គឺវាទៅរលូនធម្មតាទេតែចំណាយមួយរយៈពេលចុងក្រោយនេះទំនិញថ្មីថ្មីគឺវាមានបញ្ហាបន្តិចបន្តួចប៉ុន្តែមិនជាធ្វើទេ ខាងយើងនឹងធ្វើការរកបញ្ហាដោះស្រាយបញ្ហាពួកនេះដើម្បីកុំឲ្យបាត់ពីក្នុងស្តុកដើម្បីផ្ដល់ទៅឲ្យអតិថិជនរបស់យើងលោកប្រធាន ខ្ញុំសូមលើកទូរស័ព្ទតិចលោកទេអាឡូបាទអូអាឡូក្មួយ ក្មួយក្មួយតូចមែនក្មួយអូណែក្មួយអាមីងឈ្មោះមីងសាយក្មួយនៅចិត្តផ្ទះក្មួយហ្នឹង ណាក្មួយ ម៉េចម្ដាយរបស់ខ្ញុំមានត្រូវត្រង់ណាអត់មីងអូហ្នឹងហើយហ្នឹងហើយត្រូវដៃត្រូវជើងទិញទួចទៅក្មួយប៉ុន្តែគាត់ឲ្យយំស្រែកហៅតែក្មួយរហូតហ្នឹងក្មួយក្មួយបញ្ញាមកណាក្មួយណាអញ្ចឹងមីងមីងជួយមើលម៉ែខ្ញុំផងណាតិចតិចខ្ញុំទៅដល់ហើយមីង ធានខ្ញុំសូមចេញទៅមុនឲ្យលោកប្រធាន លោកនិយាយហ្នឹងនៅពេលនេះលោកមិនដឹងថាខ្លួនកំពុងតែធ្វើអីទេតែខ្ញុំពិតជាមានការចាំបាច់មែនលោកប្រធានខ្ញុំសុំទោសហើយតាណាមិនបានទាំងអស់រហូតដល់ធ្វើបទបង្ហាញហើយព្រោះនេះជាភារកិច្ចរបស់ឯងខ្ញុំពិតជាចាំបាច់ពុកមែនលោកប្រធានខ្ញុំ មិនអាចទុកម្ដាយរបស់ខ្ញុំនៅតែម្នាក់ឯងបានទេឯងចង់ទៅណាខ្ញុំសូមទោសលោកប្រធានការងារនេះសំខាន់សម្រាប់ខ្ញុំតែមនុស្សម្នាក់នោះសំខាន់ជាងការងារមួយនេះទៅទៀតតែឯងចឹងទៅឱកាសការងាររបស់ឯងនៅពេលនេះគឺថាចប់ហើយ អាការការងារខ្ញុំអាចរត់ទៀតបានតែម្ដាយរបស់ខ្ញុំគឺមានតែមួយទេ ណាម៉ែម៉ែមកអីកុំកុំកុំម៉ែម៉ែម៉ែម៉ែម៉ែខ្លាចម៉ែម៉ែខ្លាចម៉ែម៉ែម៉ែខ្លាចឡានឡានធំធំម៉ែម៉ែខំដាដាក់ដាក់ដើរគៀនគៀនតែតែយកវានៅតែមកចិត្តម៉ែហើយហៅឈ្មោះអូនរហូតបងភ័យមិនដឹងថាធ្វើយ៉ាងម៉េចទេ Mày mới tới tao mày ọt mày Mày Mày chơi thì mày Chứ, chứ, chứ, chứ, តិចតើអត់ជិះអត់ជិះខ្លាំងទេអត់អត់ជិះខ្លាំងទេមីងអត់ដឹងថាគាត់ទៅខាងក្រៅទេស្រាប់តែលើគេស្រីឆោឡោពីមុខមកមីងក៏រត់ទៅនៅពេលដែលមីងទៅដល់ក៏ឃើញគាត់ដួលហើយទៅហើយចឹងហើយបានពីពួកខ្ញុំនេះខំលើកគាត់យកមកមើលតែនេះសំណាងហើយដែលត្រូវជើងតាន់ទិញទួយណាស់ក្មួយ រទៅរកលេខទូរស័ព្ទអ្នកស្គាល់ប្អូនបានមកត្រឹកធំទៅហៅប្អូនខ្ញុំអរគុណណាស់មីងដែលបានជួយម៉ែខ្ញុំហើយខប្រាប់ខ្ញុំមិនអីទេណាក្មួយ យើង ជាអ្នកចិត្តខាងនឹងគ្នា មានអីយើងត្រូវតែពឹងគ្នាទៅវិញទៅមកតែមីងសុំម្យ៉ាង គឺក្មួយគុំទុកម្ដាយឲ្យនៅម្នាក់ឯងទៀតណាក្មួយណា ព្រោះមីងមើលទៅគាត់ដូចជាមិនស្ងៀមសោះម្ដងទៅនេះម្ដងទៅនោះមីងបារម្ភពីគាត់ណាស់ក្មួយបែមិនបានជាម៉ែមិនលើទេម៉ែទៅខាងក្រៅទៅអីម៉ែម៉ែដឹងអត់ថាគ្រោះថ្នាក់ខ្លាំងណាស់ម៉ែ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 Ice Cola ឈ្នះរង្វាន់4លានរៀលចំនួន300រង្វាន់ Ice what the fun Ocean Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបានភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat អរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនម៉ែទោះមកខ្ញុំដូចពេលនេះអញ្ចឹងណាម៉ែ តូចម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែចង់ចង់ចង់ទៅរើអេចាយរើអេចាយយកយកយកយកទៅលក់បាក់បានលុយយកយកមកទិញមកហូបម៉ែម៉ែមិនចង់ឲ្យកូនតូចអស់អស់អស់លុយច្រើនម៉ែម៉ែម៉ែម៉ែដើរដើរនៅចិត្តចិត្តនេះទេមុខផ្ទះយើងនេះក៏ក៏មានអីចាយ អើយម៉ែម៉ែទៅរអិតចាយយកមកមកទុកទុកចិត្តរទេសចាស់យើងណាស់ណាកូនតូចណាម៉ែម៉ែជប់រើអីចាស់ទៅណាម៉ែកូនអញចឹងថារសាម៉ែបានណាម៉ែកូនសុំតែប៉ុណ្្នឹងទេហើយកូនសន្យាថា កូននឹងនៅចិត្តម៉ែគ្រប់ពេលណាម៉ែណាក៏ពូមួយអឺមិនដែរម៉ែតិចអត់តិចតិចស្រួលណាស់កុំតូចអា ស្រួលខ្លួនអត់ម៉ែអូអូអូតិចស្រួលតិច ស្អាតណា ខ្លួនទេម៉ែខ្លួនវាជាណាកូនតូចទេណែបាយរបស់កូនតូចណាម៉ែម៉ែហូបបាយច្រើនច្រើនណាម៉ែចាំពេលដែលម៉ែហូបបាយហើយខ្ញុំជឿម៉ែស្ដាប់ ម៉ែចង់ស្ដាប់បទអីគុណគុណតូចណាគុណគុណតូចជ្រើសបទអីក៏បានដែរម៉ែម៉ែម៉ែស្ដាប់បានទាំងអស់ណាគុណតូចណាអត់តែគុណតូចច្រៀងអញ្ចឹងក៏បានដែរតែម៉ែត្រូវសន្យាជាមួយខ្ញុំណាថាម៉ែត្រូវហូបបាយអស់អស់ពេលណាខ្ញុំនឹងច្រៀងឲ្យម៉ែស្ដាប់ភ្លាមអញ្ចឹងខ្ញុំហូបមួយម៉ាត់ ម៉ែក៏ត្រូវតែពិសាមួយម៉ាត់ដែរណាអូអូល្អល្អល្អល្អកូនតូចអឺមិនណាម៉ែអឺ con tôi Mày ពីថ្ងៃនឹងតទៅខ្ញុំមិនឲ្យម៉ែនៅម្នាក់ឯងទៀតទេខ្ញុំនឹងនៅ ក្បែរម៉ែគ្រប់ពេលកូនទៅដល់ទីណាម៉ែនឹងត្រូវទៅជាមួយកូន ម៉ែណែកូនតូចកូនតូចនិយាយមែនណាកូនតូចនឹងនឹងនៅជាមួយនឹងម៉ែគ្រប់ពេលណោះហើយហើយកូនតូចហ្នឹងមិនមិនទុកម៉ែឲ្យនៅម្នាក់ឯងទេមានទេអូអូអញ្ចឹងពេលដែលកូនតូចទៅធ្វើការម៉ែម៉ែជិះម៉ូតូទៅជាមួយនឹងកូនតូចដែរណាប៉ាត់ម៉ែណែម៉ែខ្ញុំមិនកុហកម៉ែ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 ហូចូលរង្វាន់ធំជាងគេរង្វាន់បើជីឡូបា ជំនួយ ខួរក្បាលបង្កើនការចងចាំ Bigger we care ទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុង ទឹកដោះគោអេសកូឡាឈ្នះរង្វាន់បុណ្យរៀនរៀលចំនួន300រង្វាន់ Ice what the fun Ocean Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបានភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat ល្អល្អកូនតូចល្អណាស់ចឹងមកអញ្ចឹងអញ្ចឹងចាំចាំម៉ែបចុកកូនតូចវិញណាទៅទៅហាមកឲ្យធំធំណាមកមកមកហាមអាហាមឆ្លាតឆ្លាតកូនកូនតូចញ៉ាំញ៉ាំអាលឹកវិញណោ ពេលម៉ែចូលទៅដល់ក្នុងម៉ែអង្គុយចាំកូនសិនណាចាំថ្ងៃត្រង់យើងញ៉ាំបាយជាមួយគ្នាអឺចាំម៉ែឃ្លាននៅអូនៅទេម៉ែម៉ែម៉ែម៉ែអត់តន់ឃ្លានទេណាចាំចាំពេលពេលកូនតូចទំនេរចាំចាំចាំម៉ែឃ្លានណាម៉ែម៉ែម៉ែ ដើរចេញចូលធ្វើការណាមិនមែនផ្លូវផ្ទះលោកទេខ្ញុំសុំទោសខ្ញុំមានចេតនាទេណែលោកក្រោយចង់នាំគេមកបរាគេទៅណាដើរតាមផ្លូវធំវាល្អជាង នេះធ្វើការរាប់ខែមិនដឹងខ្យល់អីអ្ហ៎ឲ្យខ្ញុំសុំទោសខ្ញុំសុំទោសណាកុំកុំកុំស្ដីកុំស្ដីឲ្យកូនខ្ញុំអីខ្ញុំជាអ្នកខុសស្ដីស្ដីឲ្យខ្ញុំទៅណា នេះមនុស្សឈួតឬមួយក៏មនុស្សមិនគ្រប់ទឹកគាត់ជាម៉ែរបស់ខ្ញុំខ្ញុំរវល់តែបដាគាត់ដោយសារតែគាត់ឈឺជើងខ្ញុំសុំទោសណាកុំខឹងខ្ញុំជើងខ្ញុំទៅសិនហើយចាំជួបគ្នានៅកន្លែងធ្វើការតោះម៉ែ ក្តាយតូចនេះចូលយកក្នុងចន្លោះគេចិត្តសោះហ្មងអត់ខ្លាចមេស្ដីឲ្យអើឃើញដូចគ្នាមកតាំងពីព្រឹកហ៎ឬតូចហៅថាម៉ែស្អាតម៉ែស្អាតអីណាណែកន្លែងធ្វើការយើងតាំងពីដើមហ្នឹងនំសាច់ញាតិបានមកទៀតមិនដឹងសុំហើយនៅទេនៅសុកសុកនំម៉ៃដើរតាមដូចជាតាមអំពើចិត្តពេកទៅដឹងនេះក្រុមហ៊ុន របស់យើង មានច្បាប់មានទម្លាប់ដែរធ្វើអញ្ចឹងគ្មានចេះក្រែងចិត្តអីគេតិចសោះហ្មងភ្លាវហ្មង ចឹងឲ្យធ្វើមិនហ៎មានធ្វើមិនប្រាប់មេហ្នឹងថាមានបុគ្គលិកម្នាក់ណាយកមកដាក់ធ្វើការជាមួយមិនចេះក្រែងចិត្តអីគេសោះហ្មងណែបាយប្រាប់មេអញ្ចឹងណាមេប្រកាសថាពួកយើងនេះវាអាក្រក់ខ្លាំងពេកហើយណែលួចថតរូបគាត់សិនណាហើយវាមិនក្រក់ដល់យើងហងពេលតែគាត់ឃើញពេលណាហើយវាសួរបើតាមយើងគិតវិញណាបើសិនជាមេមិនហៅយើងទៅជួបក៏យើងទៅប្រាប់មេដែរព្រោះថាយើងអត់សុខចិត្តទេយើងត្រូវតែតវ៉ា មនុស្សស្អីធ្វើការគ្មានចេះក្រែងចិត្តគេតិចសោះហ្មង ក៏មិនឃើញកូនតូចកូនតូចហូបបាយអញ្ចឹងហ៎គឺខ្ញុំបញ្ចប់ម៉ែហើយចាំខ្ញុំហូបតាមក្រោយណាម៉ែឲ្យតែម៉ែឆ្អែតកូនហូបពេលណាក៏បានដែរកូនតូចអាកូនកូនតូចត្រូវធ្វើការបើកូនតូចអត់ហូបបាយកូនតូចប្រយ័ត្នឈឺណាអត់ទេម៉ែខ្ញុំអត់ឈឺទេខ្ញុំនៅមើលថែម៉ែ នៅបញ្ចុះបាយម៉ែនៅញញឹមដាក់ម៉ែរាល់ថ្ងៃ ខ្ញុំហូបតាមក្រោយម៉ែបើដឹងថាម៉ែឆ្អែតឬក៏អត់ម៉ែមកឥឡូវឥឡូវម៉ែម៉ែបញ្ចុះកន្ទុយវិញណាណាមកមកកន្ទុយកន្ទុយញ៉ាំទៅណា អីទេម៉ែខ្ញុំធំហើយខ្ញុំអាចហូបខ្លួនឯងបានណាម៉ែអូអូអូអូកូនតូចម៉ែឥឡូវនេះធំហើយណកូនកូនតូចណាអាចអាចហូបបាយខ្លួនឯងបានហើយណកូនកូនតូចអាចហូបបាយខ្លួនឯងបានហើយណាបានម៉ែម៉ែម៉ែភាសាទៀតអត់អូយ ម៉ាក់ម៉ាក់អត់ហូបទេម៉ាក់ម៉ាក់ម៉ាក់ឆ្អែតហើយណាកូនតូចណាចាំចាំយើងហូបផ្អែមមួយម្ដងណោះអេក្មួយក្មួយអាម៉ាក់មកហូបបាយជាមួយមីងអត់ណាមិនចឹងចាំចាំហូបផ្អែមជាមួយគ្នាក៏បានដែរណាអូយគេគេគេគេអត់ចង់ហូបជាមួយយើងទេណោះកូនតូចណោះ អញ្ចឹងអញ្ចឹងយើងយើងហូបផ្អែមវិញណាបាទហើយ គាត់ធ្វើនេះដូចជាជ្រុលហួសហេតុពេកលោកប្រធានគេបានយកម្ដាយរបស់គេនេះមកដាក់នឹងក្បាយខ្លួនហើយថ្ងៃនេះគឺជាថ្ងៃទី1ទៀតខ្ញុំឃើញហើយគឺមិនដឹងថាត្រូវនិយាយបែបមិននោះទេគេអត់បានសុំខ្ញុំទេ ហើយចុះគេយកម្ដាយរបស់គេមកកន្លែងក្រុមហ៊ុនប្រហែលថ្ងៃហើយអឺទុំថ្ងៃនេះលោកប្រធានហើយពួកខ្ញុំទាំងពីរមិនអាចអង្គុយធ្វើការដែលស្ងៀមអញ្ចឹងបានទេបើមើលទៅគាត់ដូចមនុស្សអកុសតិអញ្ចឹងអង្គុយអង្គុយគេធ្វើនេះអង្គុយអង្គុយគេធ្វើនោះញ៉ៃញ៉ៃពីនេះទាំងអស់ហ្មង ហើយពួកខ្ញុំទាំងពីរនាក់នេះក៏មិនហ៊ានប្រាប់លោកប្រធានដែរព្រោះថាពួកខ្ញុំទាំងពីរនាក់គ្រាន់តែជាបុគ្គលិកធម្មតាដូចតែគ្នាប៉ុន្តែពួកខ្ញុំមិនចង់អោបដៃឈរមើលគេធ្វើបែបនេះនឹងកន្លែងធ្វើការនោះទេសង្ឃឹមថាលោកប្រធាននេះនឹងមានដំណោះស្រាយជូនពួកខ្ញុំយ៉ាងឆាប់គេមិនបានសុំខ្ញុំពីម៉ាត់សោះគេហ៊ានយកបណ្ដាយរបស់គេមកដល់កន្លែងក្រុមហ៊ុនធ្វើការក្នុងភ្នែករបស់គេមិនដឹងតែទុកខ្ញុំនៅឯណាទេព្រឹកមិញចេញទៅជួបជិះខាងក្រៅតែមួយផ្លែតសោះមិនគួរណាមានរឿងនេះកើតឡើងសោះ លោកចង់ធ្វើអ្វីនេះបានគិតខ្លះហើយចេញទៅធ្វើការសិនទៅទុកខ្ញុំចាត់ការដូចនេះបាទអរគុណណាស់លោកប្រធានដែលយល់ពីពួកខ្ញុំហើយពួកខ្ញុំទាំងពីរនាក់នេះធ្វើនេះគឺមិនមែនដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួននោះទេពួកខ្ញុំធ្វើនេះគឺដើម្បីតែក្រុមហ៊ុនយើង ដើម្បីឲ្យវាដំណើរការទៅបានយ៉ាងរលូនអញ្ចឹងខ្ញុំសូមលាលោកប្រធានទៅសិនណាលោកប្រធាន rồi sụp lục thiên Chụp លោកមានបានសុំអ្នកណាទេមុនធ្វើអ្វីមួយនៅកន្លែងក្រុមហ៊ុននេះខ្ញុំខ្ញុំសុំទោសលោកប្រធានតាមរចិត្តលោកចង់ធ្វើចង់យកអ្នកណាមកតាមក៏បានដែរមានសួរមនុស្សដែលនៅជុំវិញខ្លួនឯងនេះ តើមានប្រមាណអ្នកដែលគេមិនពេញចិត្តខ្លួនឯងនោះលោកមិនបានសុំខ្ញុំទេហើយខ្ញុំនេះបានយកប្រອບទៅថាឲ្យលោកនេះយកម្ដាយរបស់លោកមកកន្លែងធ្វើការជាមួយនេះឬមួយក៏លោកចេះអាកាត់ខ្លួនឯងឬមួយក៏យ៉ាងម៉េចចឹងណាខ្ញុំសុំទោសលោកប្រធាន ខ្ញុំមិនអាចទុកឲ្យគាត់នៅផ្ទះម្នាក់ឯងបានទេខ្ញុំខ្លាចគាត់មានគ្រោះថ្នាក់បានជាខ្ញុំ យកគាត់មកធ្វើការងារជាមួយទីនេះមជ្ឈមណ្ឌលថែទាំចាស់ចរិយាមែនទេឬមួយកន្លែងធ្វើការ ដែលខ្ញុំខឹងលោកនេះខ្ញុំខឹងដល់សារតែលោកមិនបានសុំខ្ញុំមួយម៉ាត់ថ្ងៃមុនលោកបានធ្វើឲ្យមានបញ្ហាម្ដងរួចមកហើយឥឡូវលោកបន្តអស់ចិត្តទៀតទេគ្រូប៉ែនចឹងបានន័យថា ម៉ែខ្ញុំមិនអាចគាត់មិនអាចផ្លាយជាមនុស្សធម្មតាទេអាការៈរបស់គាត់មិនធ្ងន់ធ្ងរទេតែអ្វីដែលធ្វើឲ្យគាត់បានប្រសើរនោះគឺនៅក្បែរគាត់បានច្រើនហើយធ្វើឲ្យគាត់សុខចិត្តភ្លេចនៅអារម្មណ៍រវើរវាយពេលមានម៉ែនៅក្បែរខ្ញុំណាទោះបីជាមានរឿងអីកើតឡើងក៏ដោយខ្ញុំមិនឲ្យម៉ែទៅណាចោលខ្ញុំជាដាច់ខាតបើស្ដាប់តាមអូននិយាយនេះអូនពិតជាមានភាពជឿជាក់លើខ្លួនឯងខ្លាំងណាស់ក្រុមហ៊ុនរបស់បងត្រូវការបុគ្គលិកបែបនេះអញ្ចឹងបងនឹងទទួលយកអូនធ្វើការនៅទីនេះក្មួយ មីងមីងមីងចង់ហូបទឹកទឹកទឹកទឹកនៅឯណាទៅអ្ហាខ្ញុំសុំទោសណាបង ដែលម៉ែខ្ញុំធ្វើឲ្យកណ្ដាបងទៅទឹកស្អីគេម៉ែម៉ែសតិមិនល្អចឹងយកមកធ្វើការបានដែរអូគុណមេ